ទៅដោយអំណាចនៃតណ្ហានឹងឯងចឹងការសូមតែងតោះចិត្តអ្នកឲ្យ ការសូមរឿយរឿយនាំបែកមិត្តគឺណាព្រះអង្គប្ររពភិក្ខុនៅ ក្រុងអាលវ័យហើយនាំគ្នាធ្វើកត់បៀតបៀនអ្នកស្រុកដោយការសូមចឹងហ្នឹងនេះបៀនព្រះអង្គសម្ដែងក្នុងវិជាដកដែរ សូមតាំងពីរបស់របរយកមកធ្វើកត់សូមទាំងមនុស្សសូមទាំងមនុស្សយកមកឲ្យធ្វើទៀតដល់អញ្ចឹងអ្នកស្រុករវល់គឺឃើញតែវិខទៅរត់ពួនហ្មងចឹងអត់ឲ្យជួបមើលពីចម្ងាយ ទៅឃើញមេគោក្រហមក្រហមរត់ដែររហូតដល់ព្រះមហាកសបៈក៏រត់ក៏គេចព្រះមហាកសបៈបិណ្ឌបាតអត់បានចង្ហាន់ សួរវិខទាំងឡាយទៅបានដឹងរឿងទូលព្រះរាមានពភាកទៅបានព្រះអង្គសម្ដែងពីជាដករំលឹកកើតក្នុងកាលនោះព្រះអង្គជាតបោះបងហើយព្រះអនន្តជាតបោះប្អូនទៅនាំគ្នាទៅបួសនឹងអញហើយមាននេករាជនឹងចេះតែមកណា គោរពប្រណិប័តរបស់ប្អូននឹងក្នុងរូបកាយជាមនុស្សដល់ទៅពេលបាយមង្គមលាទៅវិញនិមិត្តទៅជាអ្នកស្រឡាញ់ព្រះរបស់នឹងពេកយកកតុយមកចាប់គាត់ព្រះរបស់នឹងអស់ចិត្តហើយ បានទៅហើយព្រះរបស់នឹងដឹងថាមិនមាន អន្តរាយអីហើយហ្នឹងប៉ុន្តែវានៅភ័យខ្លាចចឹងឃើញអ្នកតរាជមករុំមកពាត់អីចឹងទៅភ័យភ័យភ័យនឹងធ្វើយ៉ាងម៉េចដើម្បីឲ្យរួចពីភ័យហ្នឹងក៏ព្រះតបោះបងនឹងប្រាប់ថាបើមិនចង់ឲ្យអ្នកនឹងមកទៀតឃើញមកលើក្រោយណាសូមរបស់ដែលអ្នកនឹង ពេញចិត្តទៅឃើញឃើញអ្នកហ្នឹងពេញចិត្តអីជាងគេគឺថាពេលដែលមកហ្នឹងមានកែវមณีដល់អញ្ចឹងបានដឹងរឿងអ្នករាជមកលើក្រោយ សូមកែវមณีណាអ្នករាជត្រឡប់ទៅវិញបាត់គ្រាន់តែឮសូមកែវមณีខ្ញុំណាទៅវិញណាលើក្រោយលោបលោបមកទៀតក្រំតែមកដល់ខ្លោងទ្វារអាស្រមត្រែកសូមបាត់ហើយ ណាឲ្យអាត្មាសូមកាយមនីនឹងមកនេះរៀបទៅវិញបាទលើក្រោយទៅបោះទៅចាំនៅមាត់ទៅក៏ត្រន្តនិករាជអើពីទឹកមកឲ្យកែមនីអាត្មាហ្នឹងហើយនិករាជនឹងពោលថាលោកម្ចាស់សូមនៅរបស់ដែលជាទីស្រឡាញ់របស់ ខ្ញុំកណាខ្ញុំណាបានបាយបានទឹកបានអ្វីអ្វី ដោយអនុភាពនៃកែមនីនឹងលោកម្ចាស់ណាសូមកែមនីនឹងដែលជារបស់ ដែលជាទីស្រឡាញ់ពេញចិត្តនឹងអញ្ចឹងគឺថាខ្ញុំកណាមិនបានមកគាល់លោកម្ចាស់ទៀតទេហ្នឹងហើយហ្នឹងហើយនេះពោលក្នុងមនីកັດធជាដក បាយនិងទឹកកើត ដល់ខ្ញុំកណាច្រើនក្រៃពេកព្រោះហេតុនៃកែមនីនេះ ខ្ញុំនឹងមិនឲ្យកែមនីដល់លោកចាស់ទេ លោកជាអ្នកសូមហួសហេតុខ្ញុំនឹងមិនមកកាន់អាស្រមរបស់លោកទៀតទេលោកការសូមកែមនីដែលកើតអំពីថ្មនាំឲ្យខ្ញុំតក់ស្លុតដូចជាមនុស្សកំឡោះដែលមានដៃកាន់ដាវសំលៀងហើយដោយថ្មយ៉ាងមុតហើយ បានញ៉ាំងខ្ញុំឲ្យតក់ស្លុតដូច្នោះឯង ងហ្នឹងឃើញតាបោះហ្នឹងដូចអ្នកកាន់អាវុធតម្រង់100អញ្ចឹងគ្រាន់តែមកសូមហ្នឹងស្លុតហ្មងចឹងខ្ញុំមិនឲ្យកែមនីនេះដល់លោកទេព្រោះលោកជាអ្នកសូមហួសហេតុខ្ញុំនឹងលេងមកកាន់អាស្រមរបស់លោកហើយដល់អញ្ចឹងទៅក្រោយមកតាបោះហ្នឹងនឹកនឹកនេកហ្នឹងចឹងហ្នឹងហើយដល់តែឈប់មកនឹកនឹកអញ្ចឹងទៅ ឡើងស្គមបានរបស់ពពោធិសត្វជាបងនឹងបានទៅលួងលោមពោលថាបុគ្គលដឹងនៅវត្ថុណា ថាជាទីស្រឡាញ់របស់គេ មិនត្រូវសូមវត្ថុនោះទេសេចក្តីស្អប់រមែងមានព្រោះការសូមជ្រុលពេកដោយស្ដាច់នេះដែលត្រូវព្រាមសូមកៅមណីក៏បានទៅកាន់ទីដែលមើលលែងឃើញគឺថាចាប់គឺ ឈប់មកជួបតបោះចាប់តាំងពីពេលនោះណាហ្នឹងខ្ញុំណាហ្នឹងលើកយកវិជាដកពីនេះពីនោះមកហ្នឹងជារឿងរ៉ាវដែលព្រះពុទ្ធអង្គទ្រង់ ប្រົບសម្ដែងហើយក៏ប្រមូលយកអត្តន័យសេចក្តីមកបញ្ជាក់នៅក្នុងរឿងដែលដែលសត្វលោកយើងនឹងមិនបាន កំណត់ ដឹងនៅនាមរូបនឹងចឹងម្ល៉េះហើយវាមានរឿងមិនស្គាល់ប្រមាណដូចជាអ្នកជីកអណ្ដូងចាស់បានមាសបាន ប្រាក់ហើយនឹង បានកៅមនីហើយនឹងមិនស្កប់ស្កល់ចេះតែជីកទៅរហូតដល់ទៅទម្លាយទីកន្លែងរបស់នេះទៀតតលតែស្លាប់បាត់បង់ជីវិតអស់នៅតែព្រះបរមពុរិស័ទជានាយឈ្មោះនឹងតែប៉ុណ្ណឹងហើយបានទ្រព្យសម្បត្តិទាំងអស់នឹងមកធ្វើបន់ធ្វើទានទៅតាមយថាកម្មទៅហើយការមិនស្គាល់ប្រមាណក្នុងភោជនរបស់ភិក្ខុ ដែលមានអតីតជាតិជាសត្វសេកហ្នឹងឬក៏ដូចជារឿងរ៉ាវប្របាទមន្តធាតតហ្នឹងដែលព្រះអង្គលើកឡើង ដើម្បីឲ្យឃើញថាតើយើងត្រូវការប្រាថ្នាអីហ្នឹងណាអ្វីអ្វីទាំងអស់ហ្នឹងអ្នកណាអ្នកបាន ហើយតាមតែចក្តីត្រូវការនឹងរវល់មែនទេណាវល់ខ្វល់ប្រើប្រាស់ពេលវេលាអស់វិជាតិវិជាតិនឹងប៉ុន្តែ ការដែលមិនប្រាថ្នាមានវាសំខាន់ត្រង់កន្លែងហ្នឹងទៅតណ្ហខយៈរៈតោហោតិសម្មាសម្ពុទ្ធសាវកោសាវករបស់ព្រះសម្មាសម្ពុទ្ធនឹង មិនត្រេកអរនៅក្នុងកាមទាំងឡាយសូម្បីតែជាទឹកក៏ប៉ុន្តែមកត្រេកអរនឹងការអស់តណ្ហាព្រោះការអស់តណ្ហាមានឃើញទេគុណចាស់ស្ដាប់ចំណុចត្រង់ដែលថា ការការដែលមិនចាំបាច់ប្រាថ្នានឹងមានមាននៅកន្លែងណា មាននៅត្រង់ការសិក្សានាមរូបនេះឯងនាមរូបនឹងមិនចាំបាច់បានអីមែនមែនអញ្ចឹងណាទេ អស្ចារ្យមែនជាក់ស្ដែងមែនមិនមែនរឿងសម័យសម័យមិនមែនរឿងនៅណាទេគឺថានាមរូបមានគ្រប់អង្គគ្រប់គ្នានាមរូបនឹងឯងដែលអត់ត្រូវការអ្វីទាំងអស់ប៉ុន្តែតលតនាមរូបនឹងឯងប្រកបដល់វិបស្សនាទៀតនឹងឯងបាននាមរូបនឹងជាអារម្មណ៍នៃការអស់តណ្ហា ហើយតើយើងសុខចិត្តរវល់ដែលមិនចេះគ្រប់នឹងឬក៏ត្រូវមករកការដែលមិនចាំបាច់ប្រាថ្នាវិញអានឹងសំណួរសំណួរដែលដែលមិនចាំបាច់ឆ្លើយទេ គឺជាសំណួរដែលសម្រាប់ឲ្យយើងបានយល់ធម៌របស់ព្រះអង្គតើយើងចេះតែប្រព្រឹត្តទៅរកការខ្វល់ការរវល់ឆ្លោះប្រកែកតោះតេងកើតទុកសោកផ្សេងផ្សេងហ្នឹងមិនមានទីបំផុតហ្នឹងឬក៏ ត្រូវមករកការដែលមិនប្រាថ្នាវិញ ការមិនប្រាថ្នាមានត្រេកអរក្នុងការអស់ទៅនៃតណ្ហា ត្រេកអរក្នុងការដែលមិនចាំបាច់ប្រាថ្នាហើយការដែលមិនប្រាថ្នានេះ គឺជាព្រះនិព្វាននឹងព្រះអត្ថកថាបញ្យលបញ្យលពីតណ្ហកយៈរតោហោតិហ្នឹងគឺថាការអស់ទៅនៃតណ្ហាហ្នឹង គឺវាត្រូវអស់កាលណាបើ មកដល់ព្រះនិព្វានតណ្ហានឹងគឺរលត់មកដល់ព្រះនិព្វាននឹងមកដល់យ៉ាងម៉េចគឺដោយអំណាចនៃការអប់រំ នៅបញ្ញាកំណត់ដឹកនៅនាមរូបនឹង រហូតដល់ទៅការចេះដឹងនឹងឆ្លងពីនាមរូបលះបង់នៅអារម្មណ៍ដែលជាសង្កតធัวនឹងឯងកម្មយកនៅព្រះនិព្វានដែលមិនមានជារៀបជាធិមរណៈមិនមានការកើតមិនមានការប្រព្រឹត្តទៅមិនមាននិមិត្តមិនមានការប្រមូលមកនៅកម្មមិនមានបរិសន្ធិនឹងជាអារម្មណ៍តណ្ហាក៏អស់នឹងដែលឈ្មោះថាមកដល់ព្រះនិព្វាន ក៏អស់តណ្ហាទៅព្រះនិព្វាននឹងឈ្មោះថាជាការអស់ទៅនៃតណ្ហាអញ្ចឹងគឺថាព្រះនិព្វានដែលមិនមានតណ្ហានឹងឯងបានជាមានការអស់ទៅនៃទុក្ខហើយមិនមែនព្រះនិព្វាននឹងក្នុងលក្ខណៈដតីអីផ្សេងទៀតទេ ព្រះនិព្វាននោះគឺនៅ ក្នុងលក្ខណៈដែលស្ងប់ ដែលមិនមានសង្កតៈធัวនឹងឯងពីព្រោះព្រះនិព្វានជាអារម្មណាធិបតីអារម្មណ៍ដ៏ជាទីគោរពនឹងស្ថិតនៅក្នុងសេចក្តី ស្ងប់ជាលក្ខណៈនឹងដោយអំណាចនៃវិបស្សនាដែលបានកំណត់ដឹងនៅនាមរូបនេះឯង មានអ្វីដែលដែលកើតឡើងក្រៅអំពីនាមរូបដែលជាសង្កតៈធัวនឹងទៀតហើយយើងគិតឆ្ងល់ថាក្រែងលោមានព្រះនិព្វាននៅឯណាមានព្រះនិព្វានណាកើតឡើងឬក៏មានទីតាំងឋិតថេទៀងតត់នៅឯណាអត់មានទេចឹងអត់មានទេអត់មានព្រះនិព្វានកើតអត់មានព្រះនិព្វានទីតាំងអីនៅណាទេព្រះនិព្វាន តលតែមានបញ្ញាបានឃើញពីការកើតឡើងនៃទុក្ខប្រព្រឹត្តទៅព្រោះអាស្រ័យបច្ច័យនឹងឯងមានតែប៉ុណ្ណឹងគឺទុក្ខហើយនឹងសមុទយៈហ្នឹងឃើញពីការអស់ទៅវិញនៃទុក្ខអាហ្នឹងគឺឃើញព្រះនិព្វានណាឃើញព្រះនិព្វានហ្នឹងគឺឃើញពីការអស់ទៅនៃទុក្ខហ្នឹងមានឃើញមានត្រង់ដែលការអស់ទៅនៃទុក្ខ នឹងឯងដែលបញ្ញាឃើញព្រះនិព្វាននឹងតាមរយៈនៃវិបស្សនាអត់មានព្រះនិព្វាននឹងអ្វីដទៃទេគ្រាន់តែថាកាលដែលមិនតាន់កំណត់ដឹងនៅ ទុក វានៅជាប់ដោយសេចក្តីប្រកាន់តែខ្លួនវាត្រូវនឹករកព្រះនិព្វាននឹងផ្សេងពីការអស់ទៅនៃទុកនឹងដើម្បីខ្លួនជាអ្នកបាននិព្វាននឹងហ្នឹងហើយដែលយល់ខុសទៅយល់ច្រឡំទៅក្នុងព្រះនិព្វានហ្នឹងណា ដោយអំណាចសកាយៈតិថេនឹងដែលនាំឲ្យមានការយល់ខុសគ្រប់បែបយ៉ាងទាំងអស់យល់ខុសក្នុងអរិយសច្ចធម៌យល់ខុសក្នុងទុក្ខយល់ខុសក្នុងនិព្វាន ក្នុងនិរោធតែដល់ទៅកំណត់នាមរូបវាត្រូវលះការយល់ខុសនឹងសម្មាទិដ្ឋិចម្រើនឡើងមានស្អីក្រៅទៅពីទុក្ខនឹងហើយបើព្រះនិព្វានមិនមែនជាការអស់ទៅនៃទុក្ខនឹងទេតើជាប្រយោជន៍អី បើព្រះនិព្វានមិនមែនជាការអស់ទៅនៃទុក្ខនឹងទេណាតើព្រះនិព្វាននឹងមាន ប្រយោជន៍អីហ្នឹងហើយប៉ុន្តែដោយសារយើងសម្គាល់ថាមានយើង ជាអ្នកបាននៅព្រះនិព្វានហ្នឹងទោះជាគិតទៅមិនដឹងព្រះនិព្វានហ្នឹងយ៉ាងណាក៏នៅក្នុងគំនិតថាយើងនឹងបានសេចក្តីសុខ ក្នុងព្រះនិព្វានសម្រាប់ព្រះនិព្វានព្រោះលឺតែអស់តណ្ហាអស់កិលេសអស់ទុក្ខអីអីហ្នឹងវានៅក្នុងសេចក្តីសម្គាល់ថាយើង អ្នកអស់កិលេសអស់តណ្ហាអស់ទុក្ខអ្នកបាននិព្វានហ្នឹងគឺដោយទួតិដ្ឋិហ្នឹងដែលសាងនិព្វានឡើង គឺជានិព្វានតិដ្ឋិទិដ្ឋធម្មនិព្វានវិទ្យវាមានការយល់ខុសសម្គាល់ទៅ ក្នុងព្រះនិព្វានថាអញ្ចេះថាអញ្ចោះហ្នឹងណា ហ្នឹងហើយមកពីវាចាំបាច់ត្រូវឲ្យខ្លួនឯងបាននឹងនៃពៀនហ្នឹងតែដល់ទៅកំណត់ដឹងនៅទុក្ខសច្ចទៅវាដកសកាយតិថិមកវាអត់មាននិព្វានដែលចាំបាច់ត្រូវឲ្យខ្លួនយើងបាននិព្វាននោះទេតែក៏គឺជាការអស់ទៅនៃទុក្ខនឹងឯងណាការអស់ទៅនៃទុក្ខនឹងមាន ដោយអំណាចនៃអរិយមគ្គនឹងឯងជាហេតុបានជាមាន ទុក្ខនិរោធនឹងអត់អរិយមគ្គទេមាន ទុក្ខនិរោធនឹងមកពីណានឹងឯងអញ្ចឹងគឺព្រះនិព្វានដែលជាប្រយោជន៍ជាទីបំផុតនៃ ព្រះមច្ចរិយធម៌ហ្នឹងគឺអរិយមគ្គដែលអប់រំទៅក្នុងសិលសមាធិបញ្ញា ពីលោកយៈទៅដល់លោកកតរៈហ្នឹងគឺ មានព្រះនិព្វានជាបរិយោសាននឹងគឺដោយអំណាចអរិយមគ្គដែលប្រព្រឹត្តទៅក្នុងការអប់រំសិលសមាធិបញ្ញាឬក៏អប់រំសតិប្បដ្ឋាននឹងឯងដែលអរិយមគ្គនឹងធ្វើឲ្យកិលេសនឹងអស់ទៅដូច្នេះព្រះនិព្វានដែលជាបរមត្ថៈដែលជាប្រយោជន៍នឹងត្រង់ដែលអស់កិលេសនឹងឯងហើយសេចក្តីទុកនឹងក៏វាអស់សមុទយៈវាអស់បច្ច័យការអស់ទៅនៃទុកនឹងឯងជាទុក្ខនិរោធអរិយសច្ចៈ ព្រះកេវម្មបតិបានប្រកាសដល់ភិក្ខុសង្ឃទាំងឡាយថាខ្ញុំកណាបានស្ដាប់ផ្ទាល់ពីព្រះដ៏មានពភាព្រះអង្គទ្រង់ប្រកាសសម្ដែង ថាបុគ្គលណាឃើញទុក្ខគឺបុគ្គលនោះឃើញសមុទយៈឃើញនិរោធឃើញមគ្គនឹងព្រះកវំបតិប្រកាសសម្ដែងក្នុងសង្យុត្តនិកាយមហាវេរវៈសច្ចៈសង្យុត្តណាហ្នឹងឯងខាងចុងនៃសច្ចៈសង្យុត្តហ្នឹងព្រះកវំបតិ នៅក្នុងចំណោមអង្គដែលជា សម្លាញ់របស់ព្រះយោះហ្នឹងឯងចឹង4អង្គដែលទៅមុន50អង្គហ្នឹងទៅ4អង្គហ្នឹងមានមួយអង្គព្រះនាមកវំបតិណាហ្នឹងឯងហើយជាព្រះរហន្តមានរិទ្ធទេទៀត ទលេសរភូអត់ឲ្យហូរមកទឹកនឹងឡើងឡើងឡើងដូចភ្នំយ៉ាងឯងចឹងភ្នំទឹកដោយរិទ្ធដើម្បីវិខសាមណេរទាំងឡាយដែលនិមន្តទៅតាមព្រះដែលមានវិភាកក្នុងដែនសាកេតគឺទីសេនាសនៈអត់គ្រប់គ្រាន់ចឹងលោកត្រូវទៅសឹងនៅតាម ណាវាខ្សាច់មាត់ទន្លេសរភូហ្នឹងក្រាប់ទៅយប់ឡើង ទឹកជន់មកសាមណេរលោកស្រែយ៉ៃយ៉ៃហើយព្រះដមានភិយត្រាស់ឲ្យព្រះកវំបតិនឹងឯងទប់ទឹកនឹងកុំឲ្យហូរមកទឹកចំនួនធ្លាក់ពីលើចុះមកហ្នឹងព្រះកវំបតិទប់ទឹកនឹងបានទាំងហើយក៏ល្បីពនាមលោកហ្នឹងនឹងឯង ក្នុងសម័យកាលហ្នឹងតែមកសម័យយើងសប្ថ្ងៃនេះអត់សូវល្បីទេចឹងបានមានអ្នកគូរូបព្រះ កវំបតិហ្នឹងបិទ្ធពភៈហ្នឹងហ្នឹងឯងមកអំពីមិនដើម្បីឈ្មោះដោយព្រះអនន្តព្រះតរិយបុត្រមុខកលៀនព្រះរាហុលព្រះកោនរាញៈព្រះមហាកសបៈអីហ្នឹងណាហ្នឹងឯងប៉ុន្តែសម័យកាលហ្នឹងគឺព្រំណា ប្រណមអัญជលីវាយបង្គំព្រះកវម្មបតិណាហើយព្រះរាមានុភាកក៏ទ្រង់សរសើរព្រះកវម្មបតិហើយព្រះកវម្មបតិនឹងបានប្រកាសនៅពុទ្ធដីកានឹងក្នុងសច្ចៈសង្យុត្តនឹង បុគ្គលណាឃើញទុក្ខគឺបុគ្គលនឹងឃើញសមុទយៈឃើញនិរោធឃើញមគ្គបុគ្គលណាឃើញសមុទយៈគឺឃើញទុក្ខឃើញនិរោធឃើញមគ្គបុគ្គលណាឃើញនិរោធគឺឃើញទុក្ខឃើញសមុទយៈឃើញមគ្គបុគ្គលណាឃើញមគ្គគឺឃើញទុក្ខឃើញសមុទយៈឃើញនិរោធណានេះគឺព្រះរាមាភិកព្រះអង្គទ្រង់ប្រកាសសម្ដែងខ្ញុំបកណាស្ដាប់ចំពោះពុភៈផ្ទាល់ប្រអស់ពីប្រអស់មក បើមិនមានសតិប្បដ្ឋានកំណត់ ដឹងនៅនាមរូបជាប្រកដីនឹងទេមិនបានដឹងនៅទុក្ខសច្ចៈទុក្ខញាណាំងនឹងទុក្ខេញាណាំងនឹងគឺអត់មាន បញ្ញា ដែលដឹងទុក្ខនឹងអត់មានមិនអាចដកសកាយតិថិចេញបាន គឺមិនអាច ដឹងថាព្រះនិព្វាន តាមសេចក្តីពិតនឹងយ៉ាងម៉េចទេទាំងវាជារឿងដែលនៅសម្គាល់ថាមាន ខ្លួនយើងដដែលនឹង គ្រាន់តែថាដើម្បីព្រះនិព្វានទៅក៏ធ្វើបន់ប្រទានសាសិលឬក៏ប្រាថ្នានៅព្រះនិព្វាននឹងទៅនឹងឯងហើយបានជាឧបការៈស្ដាប់ពធសិក្សាពធនឹងឯងចឹងអញ្ចឹងក៏ជាប្រយោជន៍សំខាន់ត្រង់ដែលស្ដាប់ពធបាននឹងឯងទីបំផុតបានឃើញនៅព្រះនិព្វានតាមសេចក្តីពិតខុសអំពីនិព្វានទិដ្ឋិដែលខ្លួនឯងយល់ពីមុនមកនោះ ដែលវាតាកទួងនឹងខ្លួនយើង អ្នកបាននិព្វានហ្នឹងណាឬក៏នៅ ក្នុងការសង្ស័យអីអីហ្នឹងណាគឺត្រូវអស់ការសង្ស័យនឹងទៅពីព្រោះបានដកសកាយតិថិចេញអំពី នាមរូប ដែលកំពុងមានកំពុងប្រកបជាប្រកដី ក្នុងខណៈនេះឯងចឹងហ្នឹងហើយឃើញទីតាំងនៃការអស់ទៅនៃតណ្ហាណាមិនងាយទេណាចឹង មិនងាយបានជួបបានប្រទះបានដឹងទីតាំងនៃការអស់តណ្ហាទេណាមានតែរវល់មានតែខ្វល់ទាំងហ្នឹងឯងហើយស្រាប់តែបានមកចេះដឹងថានាមរូបមានរៀងរៀងព្រះអង្គរៀងរៀងខ្លួនស្រាប់ហើយអត់មានលំបាកទៅសូមទៅខ្ចីពីអ្នកតន្ត្រីណាទេ គ្រប់គ្រាគ្រប់ពេលវេលា ហើយនាមរូបនឹងគឺប្រកបលក្ខណៈដែលឲ្យកំណត់ដឹងជាប្រកដីនឹងឯងអត់ត្រូវការអ្វីទាំងអស់មែនមែនអញ្ចឹងណាទាំងគ្រប់គ្រាគ្រប់ពេលវេលាណា ហើយស្ថិតនៅក្នុងវិស័យនៃពុទ្ធបរិស័ទយើងសពថ្ងៃអាចកំណត់ដឹងបានមិនមែនចេះតែលហេមលហាមចេះតែត្រូវការចេះតែប្រាថ្នាចេះតែរស់អីឲ្យខ្លួនឯងមិនមែនចេះតែទៀមទា ការរស់នៅអីទៅនោះទេណានាមរូបនេះ គឺជាអារម្មណ៍នៃការបញ្ចប់បញ្ហាគ្រប់យ៉ាង ការទៀមទាការខ្វាយខ្វល់គ្រប់រឿងទាំងអស់ពីព្រោះអ្វីៗវាជា ភារៈសម្រាប់បញ្ញខណ្ឌនឹងទេតើជារៀបជាធិមរណៈអកុសលវិបាកការព្រាត់ប្រាសវ័យវ័យទាំងអស់នឹងប្រព្រឹត្តទៅជាមួយនឹងខណ្ឌនឹងទេតើហ្នឹងឯងកាលណាបើកំណត់បញ្ញខណ្ឌនឹងជាភារៈបានថាត្រូវដាក់ចោលហើយវាមិនមែនរឿងដែលយើងត្រូវទៅដោះស្រាយធ្វើម៉េចកុំឲ្យចាស់ធ្វើម៉េចកុំឲ្យឈឺធ្វើម៉េចកុំឲ្យស្លាប់ អានឹងវាលែងជាបញ្ហា ដែលត្រូវទៅដោះស្រាយហើយ ការដោះស្រាយគឺកំណត់នាមរូបតែប៉ុណ្្នឹងទេកាលណាបើកំណត់នាមរូបនឹងច្បាស់ឡើងច្បាស់ឡើង ការទៀមទាជីវិតរស់នៅក៏ត្រូវតែថយចុះពីព្រោះសំបីរស់នៅក៏ជានាមរូបមានយើងបានរស់ឯណាដូច្នេះ នាមរូបប្រព្រឹត្តទៅដោយជ្រាបជាធិមរណៈមិនអាចបេះចេញឲ្យដាច់បានទេ មាននាមរូបហើយកុំឲ្យចាស់កុំឲ្យឈឺកុំឲ្យស្លាប់កុំឲ្យមានវិបាកកម្មមិនបានទេ បេះចេញមិនបានទេ ពីព្រោះវាជាលក្ខណៈប្រចាំសង្ខារធัวនឹងហើយនាមរូបនឹងវាមិនបានខ្វល់នឹងខ្លួនឯងចាស់ឈឺស្លាប់អីដែរខ្វល់ដោយអំណាចនៃកិលេសដែលចាប់ប្រកាន់នេះនេះទេតើណាអញ្ចឹងគឺថា បញ្ហាមិនមែនអ្នកដតីធ្វើឲ្យទេ គ្រប់រឿងទាំងអស់វាអាស្រ័យនឹងកិលេសរបស់យើងអញ្ចឹងការកំណត់នាមរូបជាគន្លឹះនៃការដោះស្រាយគ្រប់បញ្ហាទាំងអស់ហើយអត់មានចាំបាច់ពីគ្រោះយោបល់ សូមការព្រមព្រៀងអីពីអ្នកដតីទេដូចយើងចរចាបើថាបតលឲ្យសុខចិត្តទាំងអស់គ្នាអីចឹងទៅណាអានឹងបានវាសន្តិភាពហើយគេមិនព្រមវានៅតែច្បាំងគ្នាអីចឹងអានេះអត់ទេអត់មានចាំបាច់ភាគីទី2ទី3អីទេគឺដោយអំណាចនៃបញ្ញារៀងរៀងព្រះអង្គរៀងរៀង ខ្លួនសន្តិភាព នៅក្នុងចិត្តសន្តាននឹងឯងព្រោះមានភារៈដាក់ចុះ មានភារៈដាក់ចោលហើយមិននៅតែមានបញ្ញខੰទៀតថាដាក់ចោលនៅភារៈនោះគឺវាកំចាត់បងសេចក្តីប្រកាន់ក្នុងបញ្ញខੰទេតាវាមិនមែនចិត្តតែស្លាប់ទៅណានៅរស់ក៏នៅទៅការដែលនៅរស់នេះវានៅបញ្ញខੰដែលជាអារម្មណ៍នៃសេចក្តីស្ងប់នឹងហើយតាអានឹងដែលដាក់ចុះនៅភារៈហ្នឹងគឺការកំចាត់បងនៅសេចក្តីប្រកម្មហ្នឹងនឹងជាឈ្មោះនៃព្រះនិព្វានណាការដាក់ចុះនៅភារៈហ្នឹងណា គឺការកំចាត់បងដោយឆន្ទរាគៈនឹងឯងការកំចាត់បងដោយឆន្ទរាគៈនឹងឯងជាការរលាស់ចោលនៅបញ្ញខណ្ឌការរលាស់ចោលនៅបញ្ញខណ្ឌនឹងឯងដែលឈ្មោះថានិសរណដ្ឋោជាអត្តនៃព្រះនិព្វានណាអញ្ចឹងមិនមានព្រះនិព្វានអ្វីដទៃដែលនឹងថាយើងត្រូវឲ្យបានព្រះនិព្វាននឹងទៅនោះទេព្រះនិព្វានអត់មានចាំបាច់ ដែលយើងត្រូវបាននៅព្រះនិព្វាននឹងដោយបរមត្តបើយើងនិយាយជាវោហាអានឹងយើងនិយាយឲ្យស្ដាប់គ្នាទៅនៅត្រង់ការរំលត់កិលេសតណ្ហារំលត់ការខ្វាយខ្វល់នឹងដែលឈ្មោះតែយើងបានដល់នៅព្រះនិព្វាននោះក៏ប៉ុន្តែវាអត់មានប៉ះពាល់ដោយទឹកថេប្រកម្មតែខ្លួនយើងអ្នកដល់អ្នកបានអ្នកសម្រេចអីទេណា កាលណាបើកំណត់ដឹងនៅនាមរូបហើយដកសកាយតិដ្ឋិហើយ វាមានស្អីទៀតដែលចាំបាច់ត្រូវការឲ្យយើង ដើម្បីបាននៅអ្វីអ្វីទាំងអស់ហ្នឹងខ្វល់រវល់ទៅសពគ្រប់សពបែបសពប្រការអីព្រះអរិយបុគ្គលដែលយើងបានឮមកថាបានសម្រេចមគ្គផលរហូតដល់ព្រះអរហន្តអីអីហ្នឹងកាលដែលមិនតន់កំណត់ នៅបញ្ញខំនឹងវាចិត្តតែយើងគិតថាអ្នកដតីបានសម្រេចអ្នកផលជាព្រះអរិយបុគ្គលយើងអត់តាន់បាន យើងនៅបថយជនអីចឹងទៅអានឹងវាជាការដែលនៅដោយសកាយៈទិដ្ឋិនឹងចេះតែព្រមទទួលសម្គាល់ថាមានយើងអញ្ចឹងទៅតែដល់ទៅ បានជួបនឹងពធរំលឹកដាស់តឿនទៅ នាមរូប មាន គ្រប់អង្គគ្រប់គ្នាទេតើ ស្ថិតនៅក្នុងឧបនិស្ស័យរៀងរៀងខ្លួនដែលអាចមកកំណត់ដឹងនាមរូបនឹងបាន មានចាំបាច់ទៅសូមនាមរូបពីណាណាគ្រប់គ្រាគ្រប់ពេលវេលានឹងសិក្សាសង្កេតពិនិត្យ តាមដែលបានស្ដាប់រាប់រយពាន់ដងមកហើយនឹងទៅ សង្កេតពិនិត្យទៅឲ្យឃើញលក្ខណៈឲ្យឃើញកិច្ចរបស់នាមរូបនឹងមួយលក្ខណៈមួយលក្ខណៈទៅនឹងបានសបាយរីករាយត្រង់ដែលអត់មានយើងនឹងបានចេះបានដឹងធัวរបស់ព្រះអង្គនឹងអាចទទួលមរតកអំពីព្រះអង្គបានអញ្ចឹង ហើយក៏បានដឹងថាគន្លឹះនេះចំណុចនេះ គឺជាទីពឹងត្រង់ដែលថាមិនចាំបាច់រកអីឲ្យខ្លួនឯងទៀតទេ របស់ក្នុងโลกនេះចិត្តនឹងតលេអីទៅតែมองទាំងណាមិនទៅដណ្ដើមអីពីអ្នកដតីដែលបានទេណាឃើញសណ្ដានព្រះអរិយបុគ្គលដែលអត់មច្ឆរិយៈគឺសេចក្តីកំណាញ់ទេអត់មានអ៊ីសាការចំណែនទេ ហើយនឹងឧបកិលេសផ្សេងផ្សេងទៀតនោះมันមាននៅក្នុងព្រះសោតាបាននឹងមកពីអីមកពីកំណត់ដឹងនាមរូបនឹងនាមរូបមានគ្រប់អង្គគ្រប់គ្នានឹងណាវា ក្រតែ ពីបានស្ដាប់ពធនឹងតែប៉ុណ្្នឹងឯងចឹងដល់ទៅបាន ស្ដាប់ហើយមានចិត្តទន់ខ្លួនពធនឹងគួរដល់ការណែនាំបានចឹងទៅ អប់រំបានឲ្យតែពុទ្ធបរិស័ទយើង បានទទួលយកអត្តសេចក្តីនៃពធហើយដឹងថាអាចអប់រំបាននឹងគឺថាសេចក្តីព្យាយាមប្រព្រឹត្តទៅរៀងរៀងខ្លួនចឹងឯងចឹងហើយអត់មានសច្ចធัวនឹងមករត់មកកិច្ចមកពួនអីទេចឹងណាឧបនិស្ស័យនៃបញ្ញានឹងនឹងបានឃើញពេលណាពេលហ្នឹងការពិតនឹងឯងចឹង សេចក្តីពិតមានស្រាប់ហើយតើមានរឿងអីដែលយើងត្រូវមកអន្ទះអន្ទែងសវាសតិញរੂអីក្នុងលោកបើវាអត់មានយើងផងហ្នឹងមានតែទ្វារវិថីចិត្តដែលដឹកនៅអារម្មណ៍ហ្នឹងហ្នឹងហើយ មានយើងអ្នករស់នៅអីក្រៅពី វិថីចិត្តតាមទ្វារទាំង6មុនទៅណាមកណាញាតិញោមធ្វើអីសិនលក់ញាតិញោមសម្រានលក់ភ្ញាក់មកសិតទៅវិថីចិត្តកើតឡើងប៉ុណ្ណឹងហើយទៅវិថីចិត្តនឹងវាត្រូវការអីដឹងអារម្មណ៍ហើយវារលត់ទៅសោះហ្នឹងហើយនឹងកំណត់បានទៅតើទៀតឲ្យតែបានស្ដាប់អញ្ចឹងរឿយរឿយរលឹកបានព្រោះធัวពិសោធន៍បានណាមានពិតប្រកបណា ធួពិសោធន៍បានមានមែនឥឡូវនឹងស្ដែងស្ដែងអញ្ចឹងមិនមែនសម័យសម័យមិនដឹងធួនឹងនៅឯណាធួក្រន់តែសន្មត់អីទៅឯណាជាបរមត្តមានពិតជីវិតរាល់ថ្ងៃហ្នឹងធួទាំងអស់នឹងជាតើដែលមាននោះ ហ្នឹងហើយអញ្ចឹងគឺថាពុទ្ធបរិស័ទយើងបានចេះដឹងធម៌របស់ព្រះអង្គនឹងហើយនឹងហើយមរតកដែលត្រូវទទួលគឺសតិប្បដ្ឋានបរិបត្តិបាននឹងឯងចឹងសូមពុទ្ធបរិស័ទទីជ្រាយជ្រះថ្លាណាចឹងណាព្រោះណាក្នុងការសិក្សាពធទាំងត្រេកអក្នុងការមិនប្រាថ្នាវិញ ណាមិនលំបាកហត់នឿយហើយមិនចេះគ្រប់គ្រាន់មានទុកមានទោស ធ្លាក់ចុះកម្មបាយភូមិនរកប្រែត អីទៅដាប់ទៅដួសលែមលហាមមិនបានចេះស្ដាប់ធัวអីទៅទៀតវែងឆ្ងាយណាស់ឥឡូវមានឱកាសល្អក្នុងពេលវេលាយ៉ាងខ្លីខ្លីមែនប៉ុន្តែ ខ្លឹមសារអាចនឹងកំណត់នាមរូបនឹងបានអស់បញ្ហារឿងអាយុវែងអាយុខ្លីអីហ្នឹងណាមួយ ខណៈដែលមានបញ្ញាឃើញការកើតរលត់នៃនាមរូបប្រសើរជាងរស់នៅអស់រយនៃ ឆ្នាំដែលអត់មានបញ្ញាឃើញការកើតរលត់នៃនាមរូបវាមិនមែនរឿងយើងទៀមទាពេលវេលាយូរអីទៅទេនឹងឯងគឺជាគុណនៃបញ្ញា ដែលប្រព្រឹត្តទៅដោយ ក្តីជាយាម ក្នុងការកំណត់ដឹងឋានៈនេះឥឡូវនេះឲ្យតែមិនមែនយើងហើយវាមានយូយូនឹងមកធ្វើអី យូរក៏វាមិនមែនយើងដដែលនាមរូបតគ្នាដដែលណាម៉ាឆេជេណូកហេសៈសេបើមិនប្រកម្មខំជាកណ្ដាលនឹងហើយវាមានទៀមទារោយូមកធ្វើអីណាអត់មានទៀមទារោយូអីទេទាំងការដែលកំណត់នៅនាមរូបនឹងហើយ ប្រសិជ្ជៈសេចក្តីប្រកម្មនឹងឯងទាំងនឹងដែលមិនទៀមទាអ្វីទៀតទាំងអស់ ការកំណត់ដឹងនៅនាមរូបនឹងមានប្រយោជន៍មានតម្លៃដល់ក្រៃលែងសមស្របទៅដោយបច្ច័យច្រើនណាស់ទាំងបច្ច័យខាងក្នុងគឺបុណ្យកុសលបនិស័យបារមីយោនិសោមអ្នកសការៈឧបការៈពីខាងក្រៅគឺយើងបានជួបពធัวក្នុងឱកាសពេលវេលាដ៏ក្រជាទីបំផុតនឹងឯងទាំងណាសំណោះណាស់ពេលបានស្ដាប់ធัวហើយនឹងនិយាយរហូតតាំងពីដើមដល់ចប់ តាមប៉ុនកន្លែងខ្លះចឹងនឹងឯងចឹងវាមិនមែនថាមិនបានស្ដាប់តែគាត់នោះណាវាវារំខានសមាធិអ្នកសំដែងអ្នកស្ដាប់អីអីចឹងទៅទៀតណានឹងឯងហើយវាមិនមែនរំខានតែពេលនឹងអ្នកស្ដាប់20 30នាក់100នាក់ហ្នឹងវារំខានណាមកក្នុងខ្សែអត្តធัวអីអីចឹងទៅទៀតអាហ្នឹង សំណោះណោះណាស់ហើយមិនដឹងគេថាទីពឹងអីទេនិយាយនឹងនិយាយណាស់យប់ទៅថ្ងៃពេលណាក៏និយាយបានដែរពេលសំដែងធួនិយាយដែរហ្នឹងឯងវាដូចជាថាមួយម៉ាត់មួយម៉ាត់គាត់នឹងវាថ្លៃណាក៏ប៉ុណ្ណាប៉ុណ្ណីអីទៅប៉ុន្តែតាមពិតដោយសារវាអត់ដឹងណាវាវាគ្រោះថ្នាក់ត្រឹមតែអត់ដឹងនឹងឯងណា នឹងឯងមិនដឹងជាត្រូវថាម៉េចទៀតនឹងឯងបើវាអត់ដឹងហើយណាវាដូចតែយើងធ្លាប់អត់ដឹងមកតែអញ្ចឹងដែរនឹងឯងបានជា មិនតាន់មានសិលនឹងបានជាឥឡូវនឹងនៅតែខឹងនឹងណាសិតនៅក្នុងរឿងអត់ដឹងនឹងឯងទៅ ក៏ប៉ុន្តែការដែលយើងបានដឹងផ្ដើមដោយការកំណត់នាមរូបហ្នឹងនឹងឯងទោះជានៅលោភៈក៏កំណត់លោភៈបានទោះជានៅទោសៈក៏កំណត់ទោសៈបាន លោភៈទោសៈនឹងក៏មិនចម្រើនទៅខ្លាំងក្លាដោយសារថាសតិប្បដ្ឋាននឹងឯងជា គ្រឿងរារាំងនៅអកុសលទាំងអស់ហ្នឹងដោយអំណាចកិច្ចរបស់តបដ្ឋាននឹងតែប៉ុណ្្នឹងទេហើយតបដ្ឋាននឹង គឺមានកិច្ចមានតទីរលឹកដឹងការពិតក៏ប៉ុន្តែដោយសារការដឹងនឹងឯងបានជាហាមឃាត់អកុសលផ្សេងផ្សេងអាហ្នឹងបើដូចជាថាកិច្ចនេតិដែលយើងកាន់កបិតចិត្តបន្លែចិត្តផ្លែឈើអីអីហ្នឹងប៉ុន្តែវាត្រូវសឹកដងជាធម្មតាតែការដែលចាប់ហ្នឹងមិនមែនបំណងឲ្យសឹកដងអីណាចាប់ដើម្បីធ្វើកិច្ចការងារយ៉ាងណាមិញកិច្ចរបស់សតិបញ្ញាហ្នឹងគឺ រលឹកដឹងការពិតហើយនឹងកំណត់ការពិតក៏ប៉ុន្តែជាមួយគ្នានឹងការរលឹកដឹងជាមួយនឹងគ្នា កំណត់នឹងវាត្រូវសឹកអាសវៈកិលេសការដែលនឹងត្រូវលះបង់នៅតណ្ហានឹងមានដោយសារកិច្ចរបស់សតិបញ្ញាតែកិច្ចរបស់សតិបញ្ញានឹងមិនមែនជាចេតនាដែលព្រឹត្តទៅដើម្បីលះបង់អកុសលយ៉ាងនេះយ៉ាងនោះហើយធ្វើយ៉ាងនេះយ៉ាងនោះគឺអត់ទេ ណាមិនមែនដូចជាចេតនាកុសលដែលប្រព្រឹត្តទៅ ក្នុងទានក្នុងសិលក្នុងសមថៈទេអានឹងគឺថាវាវាឈោមមុខជាមួយគ្នានឹងអកុសលទាំងអស់ហ្នឹងក៏ប៉ុន្តែក្រំតិចការលះស្លឹកលះមេឃឬក៏គ្របសង្កត់ តែប៉ុណ្ណឹងតែដល់ទៅកិច្ចបតិឋានវិបស្សនាគឺជាកិច្ចរលឹកដឹងសច្ចធម៌ជាការពិតដល់ទៅដឹងការពិតនេះ ណាមានមានរឿងអីដែលនឹងត្រូវថាមិនចាំបាច់ដឹងណាបើការពិតនឹងឯងមានជាសច្ចធម៌ក្នុងលោកហើយព្រះអង្គទ្រង់ត្រាស់ដឹងឃើញថា ដឹងការពិតគឺជាប្រយោជន៍ អ្នកណាក៏ដោយឲ្យតែបានដឹងការពិតគឺមានប្រយោជន៍ត្រង់សតិសម្បជញ្ញៈភ្ញាក់ខ្លួន មិនទទួលភារៈនៃវត្តសង្សារតទៅទៀតអញ្ចឹងគឺព្រះអង្គសម្ដែងពីសច្ចធម៌នឹងឯងធម្មទេសនាប្រកាសសភាវៈលក្ខណៈអ្នកស្ដាប់នឹងសិក្សាការពិត បែរទៅជាកំចាត់បងអវិជ្ជា ហើយកិលេសនានាតណ្ហាឧបាទានអភិសង្ខារក៏អស់ទៅជាមួយគ្នានឹងអវិជ្ជាដែលរលត់ទៅនឹងឯងទៀតនឹងគឺបញ្ចប់ វត្តសង្សារបញ្ចប់ភារកិច្ចបញ្ចប់ការរវល់ដោយសារតែបានដឹងនៅនាមរូបនឹងតាមសេចក្តីពិតនឹងឯងតណ្ហខយៈរតោហោតិសមាសម្ពុទ្ធសាវកោទាំងសូមអនុមោទនីណាទុក្ខបត្តាចណេនតុងខាទិយាបានតាចនិតេយាសោកម្មបានតាចនិសោកាហោមតសម្ពេ